លោកតាមានក្តីឈឺចាប់ត្រូវកូនស្រី បង្កើតនិងកូនប្រសាប្តឹងយកផ្ទះហើយបណ្តេញចេញទៀតលោកឌុងតារារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចនាយកហ៊ុនសែននៅយប់ថ្ងៃទី22ខែសីហា ឆ្នាំ2022បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនិងសារថាលោកតាសំរងអាយុ95ឆ្នាំ បានដាក់ពាក្យបណ្ដឹងគោរពសូមអន្តរាគមន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ2021លោកតាសំរំបានប្រាប់លោកឌុំតារាថា កូនស្រីបង្កើតនិងកូនប្រសាបានបំពេញកាន់កាប់ដីផ្ទះ កម្មសិទ្ធិរបស់លោកតា ស្ថិតក្នុងខេត្តកណ្ដាលដែលដីនោះលោកតាជាអ្នកទិញ និងធ្វើផ្ទះចែកឲ្យកូនទាំងពីររស់នៅមួយល្វែងនិងមួយល្វែងទៀតជារបស់លោកតា រស់នៅតាំងពីឆ្នាំ1985នៅឆ្នាំ2006ទើបលោកតាដឹងថា កូនត្រីលួចធ្វើប្លង់យកទាំងពីរលោកតាបានដឹងទៀមទាតវ៉ាតាំងពីឆ្នាំ2006ហើយកូនស្រីក៏បានផ្តិតបេដៃលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីប្រគល់មកឲ្យលោកតាវិញប៉ុន្តែក្រោយមកកូនស្រីរូបនោះបានប្តឹងយកពីលោកតាទៅវិញ តាមការពិនិត្យឯកសារសំណុំរឿងរដ្ឋបវេនី កាលពីខែមីនាឆ្នាំ2018របស់សាលាដំបង ខេត្តកណ្ដាល គឺ បានសម្រេចសេចក្តីឲ្យលោកតាចាញ់ក្តីប៉ុន្តែលោកតាមិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ដែលទទួលបានយុត្តិធម៌កាលពីខែមីនាឆ្នាំ2022ដោយសាលាឧទ្ធរភ្នំពេញ សម្រេចលុបចោលសារក្រម របស់សាលាដំបងខេត្តកណ្ដាលហើយបង្គាប់ឲ្យកូនប្រសាប្រុសនិងកូនស្រីបង្កើតរុះរើសម្ភារៈចេញពីដីទំនាស់ ប្រសិនបើភាគីកូនបង្កើត មិនបន្តជាមួយឪពុកករណីនេះនឹងចប់ប៉ុន្តែបើកូនស្រី បន្តទៅសាលាកំពូលទៀតទើបលោកដួងតារា នៅបន្តផ្ដល់មេធាវីដើម្បីជួយការពារក្តីលោកតាលុះដំណាក់កាលចុងក្រោយលោកដួងតារាបានបញ្ជាក់ថា ពេលនេះស្ថានភាពសុខភាពលោកតាមានសភាពទ្រុឌទ្រោមគួរឲ្យអាណិតយ៉ាងខ្លាំងយើងចូលរួមកសាងអំពើល្អទាំងអស់គ្នាចា៎